ជាណានាងតើទៅធ្វើស្រែអ្នកស្ទូមិនបាត់ណោតតើទៅធ្វើស្រែណែមិនស្ទូមិនបាត់ណោតតើបងមិនមានឆោតស្ទូដោតដោយផ្លាំងដៃតើបងមិនមានឆោតស្ទូដោតដោយផ្លាំងដៃ នៅទេបងវិញគ្នារាល់ថ្ងៃអ្នកក្រដូចបងមិនងាយរំបានទេអ្នកក្រដូចបងណែមិនងាយរំបានទេបើសិនជាបងបានគេនិយមមកស្ដាយក្រោយបើសិនជាបងបានគេនិយមមកស្ដាយក្រោយណាអូ ងដោតអីប្រឡាំងដៃថាបងមិនមានឆោតស្ទូងដោតអីប្រឡាំងដៃអាតោណាតោណៃតោសៃមិនចេះជីងអាតោណាតោណៃណែតោសៃមិនចេះជីងថាបើសក់ថ្មីឆេងបងជីងឲ្យស្រីមើលថាបើសក់ថ្មីចេះបងជីងឲ្យស្រីមើល គេនិយមអស់ស្ដាយក្រោយមិនឈឺបងបាន